យើងនិយាយអំពីរឿងដែលប្រិមិត្តឆ្ងល់ការគ្រប់គ្រងបាល់របស់បាសេឡូណាច្រើនហេតុអីបានតែជាលទ្ធភាពទៅជាចាញ់បាយឺនមុនិចវិញម្សិលមិញខ្ញុំបានរៀបរាប់ជូនទៅកាន់ប្រិមិត្តរួចរាល់ហើយថាបើសិនជាយើងប្រៀបធៀបកីឡាករទាំងពីរសងខាងយើងអាចនិយាយបានថាបើនិយាយតំបន់ការពារតំបន់ការពាររបស់បាយឺនមុនិចគេមានភាពល្អប្រសើរជាងបើនិយាយពីបំរើបាទបំរើវិញបំរើរបស់បាយឺនមុនិចគឺមានភាពល្អប្រសើរដូចគ្នា តែបើសិនជាប្រៀបធៀបមួយបាសេឡូណា បាទម្យ៉ាងម្នាក់ប៉ុន្តែបើយើងពីនិយាយពីប្រយុទ្ធសម្រាប់ប្រយុទ្ធរបស់បាយើមុនិចគេមានតាម៉ាណេជួមុខទេប៉ុន្តែកុំភ្លេចថាមានតាម៉ាណេមែនប៉ុន្តែ សួរអ្នកណានៅពីក្រោយសាណេបាទមូលឺបាទបាទម៉ូសេឡាបាទយកមិញដាក់ណាប្រីបាទអញ្ចឹងមានន័យថា សម្រាប់បាសេបាយើមុនិចត្បិតតែប្រយុទ្ធរបស់គេ បាទមិនសូវមានច្រើន មានតែមួយទេប៉ុន្តែបំរើ ប្រយុទ្ធរបស់គេ គឺមានច្រើនមិនសូវមិនខ្ញុំបានប្រាប់ប្រិមិត្តឲ្យថា បើនិយាយពីតំបន់ការពារក្រមទាំងពីរនេះប្រយុទ្ធគឺមុតដូចគ្នាប៉ុន្តែការពារសម្រាប់បើយើងមិននិចការពាររបស់គេគេមមជាងណាប្រិមិត្តឃើញការប្រកួតយុគមិញបើសិនជាយើងនិយាយអំពីការជាយាមស្វែងរកឱកាសរបស់បាសេឡូណាគឺមានច្រើនមែនទែនជាពិសេសការស្វែងរកឱកាសនៅក្នុងតង់ទី1 តង់ទី1គឺបាសេឡូណា បានដាក់សម្ពាធទៅកាន់បាយឺនមូនិចខ្លាំងមែនទែនបាទតែទោះបីយ៉ាងណាក៏ដោយប្រិមិត្តឃើញហើយ សម្រាប់ Robert Lewandowski បាទគឺត្រូវខ្លាចជាមុខសញ្ញារបស់ខ្សែការពាររបស់បាយឺនមូនិចបាទមុខសញ្ញារបស់ខ្សែការពារបាយឺនមូនិចបាទក្នុងនោះឃើញហើយបាទជាប់បាទទៅណាមិនរួចទេតឹងមែនតែន បាទតឹងមែនតែន បាទមានគីមិចតំមបំរើនោះក៏ចូលមកជួយបំរើការពារ ហើយក៏ដូចត្រូវប៉ះជាមួយនឹង Hernandez ទៀតអញ្ចឹងសម្រាប់ Robert Lewandowski យប់មិញពិបាកនៅក្នុងការស្វែងរកគ្រាប់ត្រឡប់មកមើល Rafinha Rafinha ក៏ស្ថិតនៅក្នុង បាទកន្លែងដែលគេបិទដូចគ្នាបាទបាទគាត់បាទត្រូវប៉ះជាមួយនឹងលេខ19របស់បាយឺនមុននេះបាទហើយជាមួយនឹងកីឡាករខាងឆ្វេងគឺបាទ Dembele Dembele យប់មិញបានព្យាយាមផ្លាស់ប្ដូរគ្នាជាមួយនឹង Rafinha បានន័យថា គឺលេង rotate គ្នា ម្នាក់ម្ដងលេងឆ្នេរឆ្វេងម្នាក់ម្ដងលេងស្ដាំយូរយូរលេងស្ដាំផងលេងឆ្វេងលេងស្ដាំវិញបាទអញ្ចឹងមានការផ្លាស់ប្ដូរគ្នារវាង Dembele ហើយនិង Rafinha ត្បិតតែមានការផ្លាស់ប្ដូរដើម្បីបំបែកទម្រង់ខ្សែការពាររបស់ Bayern Munich មែនប៉ុន្តែ Bayern Munich នៅតែមានការការពារល្អប្រសើរជាងបាទកុំភ្លេចថា Neuer ក៏ជាអ្នកចាំទីដៃស្អិតមួយរូបដែរបាទមិនមែនសុទ្ធគាត់ងាយងាយទេបាទអញ្ចឹង បន្ទាប់ពីការគ្រប់គ្រងបាល់ យើងដឹងស្រាប់ហើយការគ្រប់គ្រងបាល់មានន័យថាពេលខ្លះការគ្រប់គ្រងបាល់ប្រិមិត្តឃើញការគ្រប់គ្រងបាល់គឺ position ដែលគេបញ្ជាក់ណា5 6អី5បើ5 6 55 60 37បាទការគ្រប់គ្រងបាល់គឺ ជាថារៈវេលានៅលើទីលាននៃក្នុងការគ្រប់គ្រង បូកសរុបជាមួយនឹងការបញ្ជូនបាល់នៅលើទីលានបាទគេហៅថា complete pass ឬក៏ pass បាទមានន័យថាការបោះបញ្ជូនបាល់នៅលើទីលាន អញ្ចឹងនៅពេលដែលក្រុមមួយអាចទប់គ្រងបាល់បានយូរជាង ការបញ្ជូនបាល់បានច្រើនជាង នោះមានន័យថាការគ្រប់គ្រង បាល់របស់ក្រុមនោះគឺមានភាពច្រើនជាងហើយអញ្ចឹងភាគរយ ដែលប្រិមិត្តបានឃើញជា position នោះគឺជាការគ្រប់គ្រងបាល់ប៉ុន្តែប្រិមិត្តមិនអាចមើលអានឹងបានទេយើងត្រូវមើលបន្ថែមទៀតបាទទៅកិនទៅកាន់ attack ការប្រយុទ្ធតើក្រុមមួយណាមានការប្រយុទ្ធច្រើនជាង block តើក្រុមមួយណាបិទបានល្អជាងណាសុទ្ធតើក្រុមមួយណាសុទ្ធបានច្រើនជាងយប់មិញនេះសម្រាប់បាសេឡូណា គឺស្វែងរកឱកាសនោះគឺមានច្រើនគួរសមប៉ុន្តែអត់ជោគជ័យបាទទី1គឺការពាររបស់គេ គឺមានភាពរឹងមាំទី2បាសេឡូណា ខ្លួនឯងបាទมันអាចស្វែងរកកន្លែងដែលពិសេសរបស់ខ្លួនយប់មិញនេះគឺខាតបាល់មួយចំនួនដែរដែលអាចរកគ្រាប់បាល់បាន ពី Robert Lewandowski ហើយមានគ្រាប់បាល់មួយចំនួនមើលទៅវាគួរតែចូលហើយពី Rafinha ប៉ុន្តែมันចំទីតាំងល្អទេ បាទអញ្ចឹង ដូចជំរាបជូនប្រិយមិត្តអញ្ចឹងថា សម្រាប់ការគ្រប់គ្រងបាល់មិនប្រកាសថាគាត់ឈ្នះទេ បាទអញ្ចឹងខ្ញុំរៀបរាប់ដូចមុននេះមកអញ្ចឹងការគ្រប់គ្រងបាល់គឺការគ្រប់ថរវេលាដែលយើងបានគ្រប់គ្រងបាល់នឹងបានយូរជាងជាមួយនឹងការបញ្ជូនបាល់នឹងបានច្រើនជាង វាកើតចេញទៅជា position ប៉ុន្តែអ្វីដែលយើងត្រូវមើលគឺ attack បាទគឺការប្រយុទ្ធបាទឬក៏ attempt បាទមានន័យថាការសម្រុកទៅមុខ តើបានប៉ុណ្ណា ម្នាក់ប្រមាណដងបាទមិនប្រកាសថាគាត់គ្រប់គ្រងបាល់បាន30%ក៏អត់មានការសម្រុកសោះទេគាត់ប្រកាសជាមានបាទ counter attack ទៅវិញ អាចនឹងមានបញ្ហាបាទអញ្ចឹងយប់មិញនេះបើសិនជាយើងនិយាយក្រុមទាំងពីរនេះមានអត្រាស្មើគ្នាចង់និយាយថាស្មើគ្នា អត្រាខ្ពស់មែនតើបាទប៉ុន្តែ បន្ទាប់ពីការរកគ្រាប់បាល់បើសិនយើងនិយាយបាល់បាល់តែតប្រិមិត្តដឹងស្រាប់ហើយបាទបាល់តែត គឺទៀមទាឲ្យខ្សែការពារគឺត្រូវបិទគេឲ្យបានមានភាពមុំតមមែនតែន បាទក្របបាល់ទី1រកបានដេហឺនឹងដែរក្នុងនាមជាខ្សែការពារបាទអញ្ចឹងការដែលបិទគូបដិបៈនៅក្នុងតំបន់តែតនេះតំបន់ប្រើក្បាលនេះគឺគ្រោះថ្នាក់ណាប្រិមិត្តអញ្ចឹងហើយដែលកីឡាករក្នុងនាមខ្សែការពារគឺបែបគេបែងចែកបាទគេបែងចែកអ្នកដែលត្រូវបិទច្បាស់ណាបាទគ្រូមុននឹងលេងគ្រូបានប្រាប់ហើយបាទ ប្រិមិត្តបានឃើញកីឡាករដែលដូរចូលឯងសំបីតែប្រិមិត្តឃើញកីឡាករដែលដូរចូលក៏គ្រូចង្អុលប្រាប់ដែរថាបិទអ្នកណាបាទมันអាចឲ្យខ្សែការពារដែលមានកម្ពស់ទៀតជាងខ្សែប្រយុទ្ធរបស់គេទៅបិទគាត់បានទេបាទអញ្ចឹងអ្នកដែលទាត់បាល់ជ្រុងមកគឺគេតម្រង់រកតែម្នាក់នោះទេបាទហ្នឹងគឺជារឿងអញ្ចឹង បាទអញ្ចឹងយប់មិញនេះបើសិនជាយើងនិយាយអំពីការបាល់តែតយើងមិននិយាយថាមិនមែនជាកំហុសរបស់បាសេឡូណាទេ បាទការការពារវាតែងតែមានចន្លោះប្រហោងប៉ុន្តែគ្រាប់បាល់ទី2គ្រាប់បាល់ទី2នេះដែលរកគ្រាប់បាល់ដោយបាទសាណេបាទលើរយសាណេគ្រាប់បាល់នេះហើយដែលជាគ្រាប់បាល់ភ្លាត់ស្នៀតដែលជាគ្រាប់បាល់មិនសូវយល់ចិត្តគ្នា ឬក៏ខ្សែការពារមិនធ្វើមិនសូវបានល្អបាទសម្រាប់បាសេឡូណាបាទអញ្ចឹងខ្ញុំបាន បញ្ជាក់ជូនកម្មប្រិមិត្តឲ្យថា ក្រុមទាំងពីរនេះ អ្នកណាមមតំបន់ការពារជាងអ្នកនំឈ្នះបាទអញ្ចឹងមានន័យថាពាក្យដែលគេតែនិយាយដុតផ្ទះគេមិនឆេះឆេះផ្ទះខ្លួនឯងបាទបាទអញ្ចឹងបើសិនជាយើងនិយាយថាបាល់មូលវាត្រឹមត្រូវណាស់គ្មានបាល់ណាជ្រុងទេបាទអញ្ចឹងការប្រកួត គឺអញ្ចឹងហើយវាត្រូវតែមានឈ្នះវាត្រូវតែមានចាញ់ហើយការប្រកួតនេះខ្ញុំជឿជាក់ថាបើទៅលេងនៅទឹកដីបាយឺនមូនិចវិញបាយឺនមូនិចអាចនឹងមានលទ្ធភាពល្អបាទ បើទៅលេងនៅដីបាយឺមុនិចខ្ញុំជឿជាក់ថាបាយឺបាទសុំបេតូបាសេឡូណាបាទសុំបេតូបើទៅលេងនៅដីបាសេឡូណាវិញបាសេឡូណានឹងមានភាពល្អជាងបាទតែសង្ឃឹមថាបាទនឹងមានកីឡាករគ្រប់គ្រាន់ណាកុំឲ្យមានបញ្ហារបួសយប់មិញនេះបើសិនជាយើងនិយាយអំពីកីឡាករចំណូលថ្មីមកពី Chelsea ទាំងពីររូប Christensen ហើយជាមួយនឹង Marco Alonso សម្រាប់ Christensen ខ្ញុំមើលទៅគាត់ដូចជាមានភាពល្អប្រសើរគួរសម បាទ marker Alonso យកមិញបង្ហាញទម្រង់លេងល្អប្រសើរបាទល្អប្រសើរបាទហើយសម្រាប់បាទតំបន់អឺដែលការពារដែលយើងមើលទៅមានភាពមិនសូវល្អនោះបាទខូចបាល់គួសមគឺ Arocho Arocho អារ៉ូចូនេះគឺមើលទៅមានបញ្ហាមែនទែនមានបញ្ហាច្រើនការបញ្ជូនបាល់របស់គាត់ការបាទបិទរបស់គាត់គឺនៅមានបញ្ហា សម្រាប់ជូលីខុនឌីបាទជូលីខុនឌីបាទជូលីខុនឌីថាទៅក្នុងតំបន់ការពារស្ដាមរបស់បាសេឡូណា ធ្វើបានល្អច្រើនបាទធ្វើបានល្អច្រើន បាទអញ្ចឹងសម្រាប់ការប្រៀបធៀបរវាងខ្សែការពាររវាងក្រុមទាំងពីរខ្ញុំមើលទៅឃើញថា បាទគឺបាយ៉ឺនមូនិចគឺគេនៅតែមានភាពមមតមជាង បាទហើយគេមានតំបន់បំរើ ការពាររបស់គេចាំជួយច្រើនបាទអញ្ចឹងសម្រាប់តំបន់ប្រយុទ្ធគេមិនសូវខ្វល់ទេបាទប៉ុន្តែបាសេឡូណា គឺខាតតិចអញ្ចឹងមិនខ្ញុំនិយាយទៅកាន់ប្រិមត្តថាប្រព័ន្ធដែលគេប្រើឧទាហរណ៍ថា4231 4231នេះប្រិមត្តកុំយកបងកុំនិយាយថាបាល់នេះបើសិនជាយើងមើល Man U លេង មែនយូលេងអត់ល្អទេណាបាទបាទតែបើសិនទៅយើងមីនិចលេង4 2 3 1 4 2 3 1គេល្អបាទអញ្ចឹងវាមូលហេតុអីដោយសារតំបន់បំរើរបស់គេល្អបាទ4 2 3 1គឺគេពឹងទៅលើតំបន់បំរើហើយតំបន់បំរើការពាររបស់គេ2នាក់នេះគឺជាតំបន់បំរើការពារដែលស្និទ្ធបាទដែលស្និទ្ធជាមួយនឹងខ្សែការពារបាទអញ្ចឹងការប្រើ4 2 3 1នេះប្រិមិត្តខ្លះសើចំអកជាមួយនឹង Manchester United មិនមែនក្បួននេះអន់ទេប៉ុន្តែអាស្រ័យធំបំផុត គឺការលេងលើទីលានរបស់កីឡាករតើកីឡាករលេងតាមវិធីណាបាទអញ្ចឹងបើសិនជាប្រៀបធៀបជាមួយនឹង433បាទរបស់បាសេឡូណា433គឺមានបញ្ហាមួយយ៉ាង បញ្ហានៅត្រង់ថាខ្សែការពារគឺត្រូវចុះមកជួយបើខ្សែការពារមិនចុះមកបាទសុំបិទោបាទខ្សែប្រយុទ្ធនិយាយប្រផ្លែតខុសពីរបីដងបាទសុំបិទោ433តំបន់ប្រយុទ្ធ បាទត្រូវចុះមកជួយឲ្យបានច្រើនបើសិនជាលេង433រងចាំបាល់អត់កើតទេ បាទរងចាំបាល់ប្រយុទ្ធអត់កើតទេលុះត្រាតែខ្សែការពារមានភាពមួមទាំខ្លាំងបាទខ្សែការពារមួមទាំខ្លាំងចាំជ្រើសរើសយកប្រព័ន្ធ433បើយកអាផ្លាយប្រព័ន្ធ433យកមកប្រើជាមួយនឹងក្រុមដែលគេខ្លាំងដែរគេមួមមួយតំបន់ការពារអាចនឹងធ្ងន់បាទបាទអញ្ចឹងខ្ញុំរៀបរាប់បាទ Petri យកមិញមិនដែរតា អឺយប់មិញសម្រាប់បាទងុយនរិទ្ធបាទតាក់ទងជាមួយនឹងភេតរីយប់មិញល្អបាទនិយាយរួមទៅសម្រាប់បាសេឡូណាភេតរីក៏ល្អហ្កាវីក៏ល្អបាទភេតរីក៏ល្អហ្កាវីល្អរ៉ាហ្វីញ៉ាបាទធ្វើបានល្អច្រើនប៉ុន្តែគ្រាន់តែការសុទ្ធបាល់របស់គាត់គឺមិនចំទីតាំងល្អបាទសម្រាប់ដេមបាឡេដេមបាឡេយប់មិញគេប្រេះគាត់ច្រើនដួល បាទភាគច្រើនគឺដួលទៅមុខអត់ចង់រួចទេសម្រាប់ លីវ៉ាន់ដូស្គីគឺមានម្នាក់ចាំបិទតែម្ដងទៅណារួចទេបាទលីវ៉ាន់ដូស្គីមានម្នាក់ចាំបិទបណ្ដោយអត់មានទៅណារួចទេលីវ៉ាន់ដូស្គីយកមិញគឺតឹងហ្មងតឹងហ្មងទៅបាទអាហ្នឹងជាចំណុចអញ្ចឹងណាបាទអញ្ចឹងសម្រាប់យកមិញខ្ញុំសូមសរសើរទៅកាន់បាសេឡូណាឲ្យធ្វើបានល្អហើយបាទត្បិតតែលទ្ធផលមិនសមប្រកបប៉ុន្តែទម្រង់លេងប៉ុណ្ណេះខ្ញុំអាចនិយាយបានថាអាចនឹងមានភាពល្អប្រសើរច្រើនបាទមានភាពល្អប្រសើរច្រើន បើប្រៀបធៀបបាសេឡូណារដូវកាលមុនជាមួយនឹងពេលនេះគឺមានភាពខុសគ្នាច្រើនបាទខុសគ្នាច្រើនមែនទែនបាទខ្លួនបាល់លេងបាល់ខ្លីរបស់គាត់គឺមានប្រសិទ្ធភាពខ្ពស់បាទតែទោះបីយ៉ាងណាក៏ដោយយប់មិញការពារគេមមដែរហើយការបញ្ចប់ទីរបស់គាត់គឺមិនមានសំណាងបាទសម្រាប់បាសេឡូណា